ភ្នមត្ថរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមអ្នកមាសការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួងខ្ញុំព្រះករុណាសូមអ្នកមាសការថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះអរិយសត្ថា ជាព្រះលោកគុណស្រុកត្បូងនិងជាព្រះអរិយកាសពធម្មាធិបតី ក្នុងការចាត់ចែងសម្ដែងព្រះធម៌ទេសនាក្នុងគណៈពេលនេះដោយសេចក្តីគោរពជ្រះថ្លានមស្ការចំពោះព្រះមហាឧបល័យដែលមាន ប្រក្រតីគង់លើព្រះធម្មាសនៈដោយសេចក្តីជ្រះថ្លានិងថ្វាយបង្គំចំពោះ ព្រះនិកថែទាំង4ព្រះអង្គដោយសេចក្តីជ្រះថ្លា សមណភាពជ្រះថ្លា ចំពោះអវសោគ្រប់ព្រះអង្គដែលមានប្រវត្តិមានគង់ជាប្រកដីក្នុងបញ្ញកម្មនេះដែលសេចក្តីជ្រះថ្លា ចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងទស្សនាមើលការ live ក្តីនឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលតែងតែតាមដាន ស្ដាប់សម្លេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុ នានាក្នុងព្រះរាជាណាចក្រកម្ពុជានឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប7ថ្ងៃរបស់ម្ចាស់ដើមទានប្រធានដើមបុណ្យដោយសេចក្តីរាប់អាននិងសូមចម្រើនពរដល់ទានាធិបតីអិសរាធិបតីទាំងអស់ដែល មានសទ្ធាជ្រះថ្លាផ្ដើមប្រពកិច្ចកម្មវិធីដោយសេចក្តីរាប់អានពីអាត្មាភាពផងដែរទីតីពីការតាំងបត់នមស្ការមកប្រមាណប៉ុណ្ណេះអាត្មាភាពក៏បានទទួលភរៈនេតិជាព្រះមហាអនន្តដើម្បីប្រកាសសម្ដែងពធទេសនា ដែល ព្រះមហាកាសពបានដាក់ភរៈសម្ដែងនៅក្នុងព្រះសូត្រ ចឹងគឺมันបានរើសសូត្រណាមួយទេគឺសូត្រណាក៏បានដែរឲ្យតែចង្អុលបង្ហាញនៅខ្លឹមសារអត្ថប្រយោជន៍ដល់ញាតិញោមពុទ្ធបរិស័ទអិសរាធិបតីព្រមទាំងញាតិញោមប្រុសស្រីជាទីសម្ដាប់នេះបានយល់និងចូលចិត្តញ៉ាំងសទ្ធានឹងឲ្យកើតឡើងអញ្ចឹងញាតិញោមពុទ្ធបរិស័ទ ខ្មែរមិនបង្វៀងអីឲ្យឆ្ងាយអំពីកម្មវិធីបន់ដែលញាតិញោមពុទ្ធបរិស័ទប្រពធ្វើទេព្រោះធម្មតាការដែលធ្វើឡើងតែងតែចង់ដឹងចង់យល់ប្រកាសពជា នៅក្នុងភារៈភ្នាក់ងារដែលជាអ្នកតបគុណចំពោះមេដាដែលបានធ្វើកាលកិរិយាទៅកាន់លោកខាងមុខនោះ នៅក្នុងមៀងគុលសោតឬក៏នៅក្នុងមៀងកលដ្ឋទីបនីក៏មានសម្ដែងនៅក្នុងមេតាបេតោគុណសោតក៏មានសម្ដែងដែរអំពីកតបកិច្ចទូននីតិដែលកូនចៅប្រុសស្រីត្រូវសង្គ្រោះដល់មេតាបេតាដែលមានបជនរស់នៅក្តី រហូតដល់គាត់បាក់បែកចែកឋានទៅកូនចៅប្រុសស្រី ត្រូវមានកតបកិច្ចដឹងគុណនឹងធ្វើតបជូនចំពោះគាត់ ដូចជានៅក្នុងចំណុចមួយដែលព្រះអង្គសម្ដែងថាមេត្តាបេតោណាមេត្តាបេតោណាឧបឋានังអេតមੰកិលមុតមੰដែលនេះសេចក្តីថាកិរិយាចិញ្ចឹមនៅមេត្តានេះមួយចិញ្ចឹមនៅបីដានេះពីរជាមង្គលដ៏ឧត្តមនឹងជួយជំនួសរាល់ដៃជើងភាពហត់នឿយលំបាក របស់ឪពុកម្ដាយនេះជាការញ៉ាំងមង្គលឲ្យកើតឡើងហ្នឹងហើយអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរថាបុគ្គលណាដែលបានបំរើនៅមេដានិងបៃតានេះ ជាមង្គលដ៏ឧត្តមហ្នឹងហើយហើយការតបគុណឬក៏ហៅថាសង្គ្រោះរបស់កូនចៅប្រុសស្រីនេះមាន5យ៉ាងតែដូចម្ដេច ទី1គឺមេត្តាបិតាធ្លាប់ចិញ្ចឹមកូនបែបណា កូនចៅប្រុសស្រីក៏បីចិញ្ចឹមមេត្តាបិតាយ៉ាងនោះវិញទី2បើលោកឪពុកអ្នកម្ដាយត្រូវការពឹងពររកយើងឲ្យជំនួសកិច្ចការណា ដែលគាត់ធ្វើមិនបានាត់លំបាកឡើងលំបាកចុះលំបាកលើក និងលំបាកឈោងចាប់ដោយដោយកិរិយាណាដែលគាត់ มันអាចធ្វើបានព្រោះសម្ពាធនៃកម្លាំងរោគាពេទ្យរបស់គាត់มันអាចប្រព្រឹត្តទៅបានកូនគាត់បីដាក់ភារៈខ្លួនឯងចោះទៅជំនួសកិច្ចការងារជូនឪពុកជូនអ្នកម្ដាយទី3កូនចៅប្រុសស្រីក៏បីធ្វើមេរយាទឲ្យល្អស័កសមជាអ្នកទទួលនៅគេមរតករបស់ឪពុករបស់ម្ដាយ រក្សាចរឹកមេរយាទគោរពមេត្តានិងបិតាឲ្យស័កសមជាអ្នកទទួលនៅគេមរតកដែលលោកឪពុកនិងអ្នកម្ដាយនឹងជូនទៅឲ្យយើងនោះមិនដែលដឹងគុណមិនដែលតបគុណមិនដែលស្គាល់ថាប្រើពាក្យសម្ដីគោរពឲ្យលំទោនជាមួយនឹងគាត់ផង ហើយយើងតាំងខ្លួន ជាអ្នកមានចំណែកក្នុងទ្រព្យសម្បត្តិនោះគឺមិនត្រឹមត្រូវទេចឹងយើងត្រូវធ្វើមីរយិតឲ្យល្អឲ្យស័កសមជាអ្នកទទួលនៅគេមរតកចំណុចទី4ត្រូវរក្សាពូជពងវងត្រកូលត្រូវរក្សាពូជពងវងត្រកូលរបស់ឪពុក និងអ្នកម្ដាយនឹងឲ្យថ្លៃថ្នូរនឹងឲ្យថ្លៃថ្នូរបន្ទាប់អំពីឪពុកម្ដាយដែលគាត់ ចាស់ជរាឬក៏គាត់បាក់បែកចែកឋានទៅក្តី កូនទាំងអស់គ្នាត្រូវស្រឡាញ់ត្រូវសាមគ្គីគ្នាឲ្យគេមើលមកថាក្រុមគ្រួសាររបស់យើងគឺជាក្រុមគ្រួសារដែលមានគុណធម៌គោរពតាមដំបូន្មានរបស់ពុកគោរពតាមដំបូន្មានរបស់អ្នកម្ដាយជាអ្នករួមផ្ទៃរួមកំណើតឈាមជ័រតែមួយត្រូវស្រឡាញ់គ្នាកុំឲ្យអ្នកដតីនឹងមើលងាយឲ្យគេឃើញថា យើងជាអ្នក លើកដំកងដំកើងនៅពូជពងវងត្រកោរបស់លោកឪពុកអ្នកម្ដាយរបស់យើងនឹងឲ្យល្អឲ្យគង់ពោះប្រសើរនេះជាកតបកិច្ចទី4ដែលកូនត្រូវធ្វើ សង្គ្រោះដល់ឪពុកម្ដាយចំណុចទី5ចំណុចទី5បន្ទាប់ពីឪពុកនិងម្ដាយគាត់បាក់បែកចែកឋានទៅ កូនចៅប្រុសស្រីគាត់បីធ្វើបុណ្យតក្កិណានុបទានឧទ្ទិសជូន ទៅគាត់ផងដែរនេះដូចជាកូនចៅប្រុសស្រីធ្វើក្នុងថ្ងៃនេះ គឺជាកតបកិច្ចឬគឺជាសង្ឃៈធរចុងក្រោយ បន្ទាប់អំពីលោកស្លាប់ទៅនេះត្បិតថាអ្នកម្ដាយដែលបានបាក់បែកចែកឋានទៅក៏ពិតមែនកូនចៅប្រុសស្រីក៏បានរលឹកដឹងគុណមានគុណអ្នកម្ដាយមកជាអារម្មណ៍ដោយរលឹកនឹកឃើញថា បុគ្គលនោះការរលឹកឃើញ នៅគុណមេត្តានិងបៃតាដោយនឹកឃើញថាគាត់នេះ ត្រូវជាញាតជាមិត្តជាសម្លាញ់ត្រូវជាឪពុកត្រូវជាម្ដាយគាត់ធ្លាប់ឲ្យរបស់នេះគាត់ធ្លាប់ឲ្យរបស់នោះគាត់ធ្លាប់ទំនុកបំរុងចង់ផ្ដាមដោយវត្ថុស័ក្តិសម្ភារៈផ្សេងផ្សេងដល់អាត្មាអញដូចឆ្នោះហើយអាត្មាអញក៏បីធ្វើតក្កិណានុបទាននេះឧទ្ទិសជូនចំពោះគាត់ ត្បិតថាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានសម្ដែងទេបុណ្យខួប100ថ្ងៃក្តីបុណ្យខួប7ថ្ងៃក្តីបុណ្យខួប1ឆ្នាំក្តី3ឆ្នាំក្តីព្រះសម្មាសម្ពុទ្ធមិនបានសម្ដែងទេតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបន្តពីបុគ្គលលះលោក នេះទៅកាន់លោកខាងមុខអស់រយៈពេល3ថ្ងៃក្តី4ថ្ងៃក្តី បន្ទាប់ពីស្លាប់ទៅ ញាតទាំងឡាយក៏បីធ្វើតក្កិណានុបទានឧទ្ទិសជូនទៅគាត់នឹងព្រះអង្គសម្ដែងព្រះអង្គសម្ដែងអំពីតក្កិណានុបទាន ពីព្រោះតាមមកពីពាក្យថាតក្កិណាអនុបទានៈតាមបំពេញឧទ្ទិសឲ្យនៅផលបុណ្យនេះដល់ជនដែលបានធ្វើកាលកិរិយា ទៅកាន់លោកខាងមុខចឹងញាតញោមបတ်បរិស័ទ ធ្វើតក្កណានុបទាននេះបានសោតទៀតវាតលតែយើងនឹងឯងជឿជាក់នៅកម្មនិងផលបើអត់ជឿជាក់លើកម្មនិងផលក៏មិនអាចធ្វើបន់តក្កណានុបទាននេះបានឡើយប្រសិនបើមិនបានជឿនៅកម្មនិងផលទេมันអាចលះបង់នៅទ្រព្យសម្បត្តិដែលខ្លួនឯងបានស្វះស្វែងខិតខំរកសន្ស័យសន្សំមកនេះ ចំណាយទៅធ្វើបុណ្យសន្តានដោយឥតអំពើដែរតលតែមានការជឿជាក់នៅផលនៃកម្មលះបង់ឲ្យទៅ ជាទានយ៉ាងដូចឆ្លោះបានព្រះមានពភៈព្រះអង្គសម្ដែងថាជាតខិណាតនេះញាតិញោមតនេះកូនចៅប្រុសស្រីទាំងអស់គ្នានឹងស្ដាប់ឲ្យមែនតែនកន្លែងហ្នឹងណាមិនមែន ថាមានលុយហើយធ្វើបានធ្វើបាន ត្រឹមជួលរោងជួលភ្លេងប៉ិនពៀតបោះធៀបប្រូក្រាមជើញភ្ញៀវកត្តយុគគេមកចូលបនហូបបបអធ្វើបានក៏ប៉ុន្តែធ្វើឲ្យចំចំណុចហើយអ្នកដែលចែកឋានទៅនោះបានដល់នោះបើធ្វើមិនត្រូវគឺមិនបានយើងធ្វើបានកម្មវិធី តែ ផលបុណ្យនោះមិនប្រកាសថាបាន ដល់បុគ្គលដែលស្លាប់ទេ ស្ដាប់តនេះញាតិញោមតនេះនៅចំណុច នេះផងដែរមានព្រាមម្នាក់ឈ្មោះថាជានុសសោនៃព្រាមបានទទួលសួរព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះដ៏មានពភៈតើការធ្វើបុណ្យជូនចំពោះបុគ្គលដែលចែកឋានទៅតើប្រកបថាបានដល់មែនទេព្រះអង្គនឹងព្រាននឹងសួរអញ្ចឹងមិនមែនញាតញោមពុទ្ធបរិស័ទទាំងអស់គ្នានឹងឆ្ងល់ទេ សម័យព្រះក៏មានអ្នកឆ្ងល់ដែរចឹងហើយត្រង់នេះណាយើងត្រូវស្ដាប់ហើយញ៉ាំងសទ្ធាឲ្យកើតឡើងញ៉ាំងសទ្ធាឲ្យកើតឡើងចឹងបានព្រាននោះសួរទៅទៀតថាបបពិតព្រះអង្គតើការដែល ធ្វើនឹងបានដល់តើបានដល់នោះគួរដល់វត្ថុប្រមាណយ៉ាងបើមានពភាកព្រះអង្គសម្ដែងថាមនិលព្រាម ការដែលធ្វើបន់តកេណានុបទានចំពោះបុគ្គលដែលស្លាប់ទៅ បានដល់ខ្លះនិងមិនបានដល់ខ្លះបានដល់សំតាមឋានៈមិនបានដល់ក៏សំតាមឋានៈស្លាតនតំណឹងញាតិញោមឋានង្ខោអឋានង្ខោមានឋានគួរដល់និងឋានដែលមិនគួរដល់បបិទ្ធព្រះអង្គតើឋានដែលគួរដល់បានដល់ឋានណា ឋានដែលមិនគួរដល់តដល់ឋានណាព្រះមានពភៈព្រះអង្គតបនឹងប្រសូតសំដែងអញ្ចឹងណាញាតិញោមនឹងប្រសូតគឺប្រវត្តិរឿងរ៉ាវជាប់ពាក់ព័ន្ធទៅនឹងរឿងផ្សេងផ្សេងដែលព្រះមានពភៈព្រះអង្គបានសំដែងទើបព្រះអង្គសំដែងថាមនាលព្រាមបកុលណាដែលបានធ្វើនៅបាណាតិបាតពលគឺសម្លាប់នៅ ជីវិតសត្វ1 អត្តនីទីអ្នកលួចប្រាប់សម្បត្តិគេនេះមួយ កាមេសុមិឆាចារាក្បត់ប្តីក្បត់ប្រពន្ធទៅប្រព្រឹត្តបរតាគឺកូនប្រពន្ធអ្នកដតីនោះហើយនិយាយពោលពាក្យមុសាកុហកញុះញង់ចាក់ដោតអ្នកដតីរុកស្គៀលអ្នកដតីក្តីនិយាយពាក្យរយរេឥតប្រយោជន៍ក្តី និងផឹកនៅទឹកសវណ្ណបកុលនោះលះលោកនេះទៅកាន់នរោ มันអាចទទួលតក្ខណានុបទានបានទេព្រោះនរៈមានភ្លើងជាអាហារដល់តន់ញាតិញោមសัพពេសត្តាអាហារតតិកាសត្វទាំងឡាយមានរស់ទៅបានអាស្រ័យដោយអាហារតែចម្លែកតែសត្វនរៈមានភ្លើងជាអាហារបុគ្គលណាដែលបាន ធ្វើបញ្ចវិរិយនឹងលើកខ្លីៗណាញាតិញោមបានទៅកើត ជាសត្វអសុរកាយมันអាចទទួលតក្កណានុបទានបានទេបកគលណា បានធ្វើនៅ បញ្ចវិរិយហើយទៅកើតជាសត្វទេរឆានក៏มันអាចទទួលតក្កណានុបទានបានដែរបកគលណាធ្វើបាបខ្លះធ្វើបន់ខ្លះមានដែរណាញោមធ្វើបាបខ្លះធ្វើបន់ខ្លះមានណាខ្ញុំកណាហ្នឹងវាធ្វើធ្វើហើយដោយតែគុណឯងធ្លាប់ដឹងហើយ កណាទៅវត្តយ៉ាងកិញក៏មិនបានយ៉ាងកិញគេដែរមេនាងនោះវាឡើងឡានតាំងពីម៉ោង4ម៉ោង5ទៅធ្វើរោងចក្រវាបន្សល់កូនទុកឲ្យខ្ញុំកណាសម្ពុតខោអាវវានោះត្រាំចោលក្បែរគុលជែកមានអាណាបោកមានតែកណាហ្នឹងហើយកណាម៉ែឪវាចាស់ដើរបបកក់សម្ពុតខោអាវកូនឲ្យគេឃើញវាអត់តំណងចឹងហើយមានតែប្រញាប់ទៅវិញគក់អំព្រិលអំព្រិល ហើយដល់ទៅពេលចង្ហាន់លោកចង្ហាន់លោកវិញញោមគាត់ងើបតាំងពីម៉ោង4យកទៅផ្ញើយាយជីវាមិនដែលលោកណាឆាន់ម៉ោង4ព្រឹកញោមមានតែញាក់ឆាន់ម៉ោង7តែដល់ទៅពេលគាត់យកទៅតែម៉ោង4ទៅព្រោះអីពេលហ្នឹងកូនគេទៅរោងចក្រចំថ្ងៃសិលនឹងល្មមគាត់យកបាយទៅប្រគេនលោកហ្នឹងម៉ោង4ព្រឹកដែរតែផ្ញើនឹងយាយជីហ្នឹងហើយទៅផ្ញើនឹងយាយជីហើយបើបើផ្ញើយាយជី ចប់សពគ្រប់ហើយត្រឡប់មកផ្ទះសវាគុកខោអាវសម្លៀកបំពាក់កូនចឹងផងផ្ទៀងតិចចាំស្ដាប់មើលអាចៅយំងាអាំងស្ទុះផ្លែតទៅដដងចៅណាញោមអាទៅដដងចៅទៅតកងចៅហ្នឹងអាអញ្ចឹងប៉ុនក៏ធ្វើឈើក៏កាប់សัตว์ក៏សម្លាប់ស្រាក៏ផឹកយ៉ាងដូច្នោះបកគលណា ដែលបានធ្វើបុណ្យផងធ្វើបាបផងបន្ទាប់ពីលះលោកនេះទៅ ទៅកើតនៅក្នុង បរតតតោបជីវកៈប្រែត បុគ្គលនោះឯងសំគួរតាមឋានៈនិងទទួលតេខេណានុបទានគេឧទ្ទិសទៅឲ្យបុគ្គលនោះมันបានអាហារបរិភោគក្រៅអំពីញាតឧទ្ទិសឲ្យឡើយគ្មានអាហារបរិភោគឡើយប្រសិនបើញាតនឹងមិននឹកឃើញញាតនោះมันបានធ្វើឧទ្ទិសឲ្យទៅទេដាច់ខាត គឺมันបានបរិភោគរមែង ដើរទៅគ្រប់ច្រកលហកមានផ្លូវបែកជា4និង ផ្លូវបែកជា3ខ្លះទៅសំដៅផ្ទះដែលខ្លួនឯងធ្លាប់អាស្រ័យនៅ ដោយសម្គាល់ថាជាផ្ទះរបស់ខ្លួនហ្នឹងដោយដោយសម្គាល់ថាជាផ្ទះរបស់ខ្លួនឃើញកូនស្នាក់នៅឃើញចង្ក្រានជើងឆ្នាំងឃើញអាហារគួរជាទីបរិភោគក៏ប៉ុន្តែมันអាចបរិភោគបានឡើយ បុគ្គលនោះ បើគេឧទ្ទិសឲ្យពេលណា រមែងបានសម្រេចហើយទទួលផលរួចចាកនៅ ទុកលំបាកវេទនាពេលនោះហើយញាតិញោមពុតបរិស័ទខ្លះមានកូនកូនអកតញ្ញូកូនមិនដឹងគុណមិនបានខ្វល់ខ្វាយចាយលុយចាយកាក់ចំណាយទៅលើការធ្វើបុណ្យសុនទានផងនោះតើញាតិញោមពុតបរិស័ទឬក៏បុគ្គលដែលលះលោកទៅកាន់លោកខាងមុខនេះបានទទួលផលដែរឬអត់ញោម ចាំត100ថ្ងៃបានធ្វើចាំ7ថ្ងៃបានធ្វើចាំដល់ខប់មួយឆ្នាំ3ឆ្នាំបានធ្វើហើយចប់បើសិនជាទៅកាត់កន្លែងហ្នឹងនោះស្រីឃ្លានរាល់ថ្ងៃហ្នឹងបានអីម៉ែនេះញោមញោមចង់មលូជូមាត់ដាក់ព្រឹបណាឃ្លានបរិយមូខ្វាច់អុចមកហើយជុកហ្នឹងហើយឃ្លានពេលណាបរិភពពេលនោះប្រើប្រាស់ពេលនោះហើយដល់តែពេលគ្នានោះប្រសិនបើផ្លត់កតេកាត់កន្លែងហ្នឹងណា គួរឲ្យគ្នារងចាំដល់ថ្ងៃណា7ថ្ងៃ100ថ្ងៃមួយឆ្នាំ ឬក៏3ឆ្នាំដែរអត់ញាតិញោមញោមដោយថាញាតិញោមឃ្លានស្អែកឲ្យទៅចាំអាទិត្យក្រោយមិញបានណោះញោមណោះអត់បានទេនឹងសូមចម្រើនពរញាតិញោមពុតបរិស័ទថា ប្រសិនបើកើតនៅក្នុងកំណត់បរតតតោបជីវកៈប្រែតនោះ ទៅអាចទទួលនៅតក្កណានុប្រទានបានតែប្រសិនបើបុគ្គលនោះបានធ្វើបុណ្យបានធ្វើកុសលផ្សេងផ្សេងមានរក្សាសិលជាដើមនោះបានទៅកើតកំណើតជាមនុស្សក៏មិនអាចទទួលតក្កណានុប្រទានបានដែរពីព្រោះមនុស្សមានកវលឹងការអាហារមានអាហារបាយទឹកនំចំណីត្រីសាច់ប្រសិនបើបានរក្សាសិលឲ្យទានចម្រើនមេត្តាភាវនាបានទៅកើតជាទេវតា ទេវតាមានអាហារជាទឹកមានវត្ថុប្រើប្រាស់ជាទឹកហើយមិនអាស្រ័យដោយតក្កណានុប្រទានទៀតទេតោះនេះញាតិញោមហ្នឹងហើយអញ្ចឹងត្រឡប់ក្រោយបន្តិចបុគ្គលដែលអាចទទួលតក្កណានុប្រទានបានគឺមានតែ បរតតោបជីវកៈប្រែតគឺបុគ្គលលះលោកនេះទៅកាន់លោកខាងមុខហើយកើតក្នុងកំណើតមួយរងចាំ បុណ្យកុសលដែលគេធ្វើឧទ្ទិសទៅឲ្យហើយបុណ្យដែលអាចធ្វើសម្រេចទៅដល់នេះចឹងបានមកបញ្ជាក់ខាងដើមថា យើងអាចធ្វើបានកម្មវិធី មានជួលរោងជួលតុកបោះធៀបហៅភ្ញៀវជួលដល់ភ្លេងពិនពៀតមានប្រសង់មកហោហាយក៏ដែរតែបើយើងធ្វើមិនចំគឺចំណាយឥតប្រយោជន៍តាន់ខ្ញុំតាន់បើសិនជាអុចกระដាស់បើសិនជាអុចទូកទៀន មានហើយការ ដឹងគុណការរលឹកគុណការណាឧទ្ទិសបងសង្រងរលឹកគាត់អីក៏ប៉ិតមែនហើយក៏ប៉ុន្តែយើងខ្វះហេតុយើងខ្វះណាកិច្ច2និងហេតុ3អត់បានទេណាញោមហ៎កិច្ច2និងហេតុ3ដូចម្ដេចកិច្ច2ទី1ហៅថា អាចិនកិច្ចកិច្ចសន្សំបុណ្យឧទ្ទិសសកិច្ចកិច្ចដែលត្រូវឧទ្ទិសណា អាចិនកិច្ចគឺកិច្ចដែលត្រូវធ្វើណាអាចារ្យហៅមនមស្ការ មកនមស្ការជាមួយលោកអាចារ្យអត់លោកអាចារ្យឲ្យសមាទានសិលត្រូវនៅសមាទានសិលសិនតើនេះញោមចេះក្តៅមិនចេះក្តៅពេលហ្នឹងត្រូវតែជ្រះថ្លាក្នុងសិលសិនបាន មួយចំកាំងដំរី បានមកមកដង្ហើមមកបរិយមកដើមហ្នឹងក៏ទ្រាំសិនទៅហ្នឹងហើយទី2នោះស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្តញាតិញោមអឺ ចំណុចមួយទៀតណាស្ដាប់ប្រសង់សំដែងធម៌ទេសនាដោយពេលហ្នឹងអញ្ចឹងចំណុចទី5ចំណុចចុងក្រោយគេនោះ គឺស្អែកឡើងប្រគេនផត់ដល់ប្រសង់នឹងនឹងគេហៅថាអាចិនកិច្ចកិច្ចសន្សំបុណ្យញាតិញោមពុទ្ធបរិស័ទផ្ញើទ្រព្យសម្បត្តិទៅឲ្យកូនណានៅឆ្ងាយដាច់សង្វែងបើអត់សន្សំទ្រព្យសម្បត្តិអត់សន្សំលុយមានអីផ្ញើទៅកូនតើសន្សំសិនមិនអញ្ចឹងអញ្ចឹងសន្សំបុណ្យឲ្យដល់អ្នកស្លាប់ក៏ដូចគ្នាដែរ នមស្ការបរតនត្រៃសម្មាទានសិលស្ដាប់ប្រសងចម្រើនព្រះបរិទ្ធស្ដាប់ប្រសងសម្ដែងធម៌ទេសនានិងវេផតាហាប្រគេនដល់ប្រសងរួចហើយតាំងចិត្តឧទ្ទិសអាម្ដាយឈ្មោះអីហើយចុះបើអត់ស្គាល់ឈ្មោះអ៊ីទាំងវោញាតិណាងហោនតោឲ្យតែញាតិរបស់ខ្ញុំឲ្យបានទទួលមគ្គផលហើយបានសេចក្តីសុខចុះតន់យមហ្នឹងហើយយឺតណាអត់យឺតទេទៅមុខទៀតហើយអមួយទៀត គឺហេតុ3ទី1អត្តនោអនុមោទនាអ្នកបុគ្គលដែលស្លាប់ទៅនឹងចូលមកកន្លែងដែលឲ្យទានបើអត់មកទេលោកអាចារ្យទានក្បាលមកដោខ្វោកណាសូមប្រពឹងពរដល់ទេវតាអាកាសទេវតាភូមិទេវតាថ្ងៃនេះកូនចៅប្រុសស្រីទីនេះតបដីបានធ្វើបុណ្យកែនេះណាលោកយាយឈ្មោះអី សាច់ញាតិសន្តានទាំងអស់ចូលមកកន្លែងនេះដើម្បីរងចាំអនុមោទនាអញ្ចឹងកូនចៅប្រុសស្រីនឹងក៏កំពុងធ្វើហើយញាតិក៏បានមកហើយចាប់ផ្ដើមថ្វាយទានចំពោះតក្កណៃបុគ្គលលោកអ្នកដ៏មានសិលពេលដែលថ្វាយទានចំពោះលោកអ្នកដ៏មានសិលហើយណែមេដាឈ្មោះអីឪពុកឈ្មោះអីសាច់ញាតិឈ្មោះអីបើរាប់មិនអស់ទេឧទ្ទិសផ្សាយជាទូទៅហៅថាមេតតកៈជ្រោយទឹកផ្សាយមេតាចិត្តទៅ ណាប៉ុណ្ណាអនុមោទនា អូប៉ណ្ណឹងបានចោះនឹងប្រសូតបើសិនជារៀបរាប់ទៅឆ្ងាយអឺយប់ក៏កាន់តែជ្រៅអញ្ចឹងសំដែងប៉ុណ្ណឹងមិនអស់ទេណាញោមតែយល់យយទៅហើយចាំមិនម៉ាតាមលោកអាចារ្យដឹកនាំតទៅទៀតនេះផ្នែកប្រសូតប្រមាណប៉ុណ្ណេះព្រះអរិយកាសពនិមន្តទៀនជ្រាប